រូបអូនពីចម្ងាយស្រស់ស្អាតដូចទេធីតាខ្លាចរូបអូនបានទៅគេខ្លាចមីមីមិនស្នេហាបានត្រឹមតែឈុំមួយជីវ៉ាអង្គុយគិតមិនណែឯងគួរក្បាលនៅតែគិតនៅតែគិតដល់រូបស្រីក្នុងចិនមកនៅពេលនេះមិនឲ្យអូនទៅអ្នកដតេចង់សារភាពថាស្រឡាញ់ស្រឡាញ់ហើយគ្មានអ្នកថ្មីអ្វីអ្វីគឺពីសេជារូបបប ជាងគេចង់បានទេដងថៃចង់នៅជាចរណៃហើយមើលថៃឬស្រីសន្យានឹងពីស្រីមិនប្រែទៅណាដុំទេនឹងរក្សាឲ្យទឹកទេស្នេហាយើងល្អជាងគេអារម្មណ៍ច្របោកច្របល់ពីមិនបានឃើញពីស្រីមិនថាយប់ឬក៏ថ្ងៃនៅតែនៅក្នុងជីវ៉ានៅស្រមអីគេងពំនោះទូបិទភ្នែកក៏ឃើញស្នេហា ចិត្តដល់រូបស្រីក្នុងចិនបងនៅពេលនេះមិនឲ្យអូនទៅអ្នកដតីចង់សារភាពថាស្រឡាញ់ស្រឡាញ់ហើយគ្មានអ្នកថ្មីអ្វីអ្វីគឺពិសេសជារបស់បង